បងធ្លាប់សន្យាថាគ្មានថ្ងៃនឹងចែកផ្លូវគ្នា ឃ្លានេះធ្វើឲ្យអូនលងស្នេហ៍បង តើពីងស្រលាញ់អ្នកជាអ្វីប្រាប់បានទេ ជាពីងប៉ិនឬខំចំងចិនខ្ញុំមកឈឺចាប់មួយពេលរួចហើយក៏ដើរចាក់ចេញទៅធ្វើបានបែបងាយងាយមិនដឹងម្នាក់នឹងត្រូវឈឺប៉ុណ្ណាអូ មើលអ្នកដើរចេញនឹងអ្នកថ្មី ហើយកណ្ដីចង់សួរថាគេនៅប៉ុណ្ណាតាមដឹងចិន bien